សួស្តីសួស្តីបងប្អូនរីករាយស្វាគមន៍ជាមួយម៉ោងសិក្សាប្រវត្តិជាជាបន្តទៀតនៅក្នុងម៉ោងសិក្សានេះដែរលោកគ្រូនឹងបញ្យល់ពាក្យគន្លឹះសំខាន់សំខាន់ដោយខាងក្រោមទី1លោកគ្រូបញ្យល់អំពីមហាឧបយោរាជ2នាមសម្រាប់រាជ3រដ្ឋបាលអាណានិគម4រដ្ឋអាណានិគម5របបសាធារណរដ្ឋ និង6របបរាជានិយមផ្ដាច់ការតើពាក្យទាំងអស់នោះមានន័យបញ្យលបែបណាសូមបងប្អូន ចូលមកសិក្សាទាំងអស់គ្នាមហាឧបយោរាជមហាឧបយោរាជគឺសំដៅទៅលើពរាជាមុនណាដែលទ្រង់ សោយរាជជាស្ដេចផែនដីហើយណាប៉ុន្តែទ្រង់បានផ្ទេររាជសម្បត្តិទៅទៅឲ្យរាជាដតីដែលត្រូវជាជាឪពុកមាក្តីត្រូវជាម្ចាស់បងក្តីត្រូវជាម្ចាស់ប្អូនក្តីឬក៏ត្រូវជាកូនក្មួយក្តីឲ្យឡើងសោយរាជជំនួសព្រះអង្គវិញណាជំនួសព្រះអង្គវិញក៏ប៉ុន្តែព្រះអង្គពុំបាត់បង់នៅរាជ និងសិទ្ធិអំណាចនោះឡើយណាឧទាហរណ៍ជាក់ស្ដែងនៅក្នុង សម័យលង្វែកក្នុងរាជព្រះសត្ថាទី1ទ្រង់បានដាក់រាជសម្បត្តិថ្វាយព្រះរាជបុត្រហើយព្រះអង្គទ្រង់គង់ជា សម្ដេចមហាឧបយោរាជនៅក្នុងសម័យឧដុង្គក៏មានព្រះរាជាដាក់រាជហើយទ្រង់គង់ជាសម្ដេចមហាឧបភយោរាជក៏ច្រើនណាស់ដែរណា ក៏ច្រើនណាស់ដែរអញ្ចឹងបងប្អូនចាំដោយគ្លីថាព្រះមហាឧបយោរាជគឺសង្កល់ទៅលើស្ដេចទ្រង់រាជទាំងឡាយណា ដែលបានដាក់រាជសម្បត្តិទៅឲ្យទៅឲ្យស្ដេចដតីអសោយរាជជំនួសវិញហើយព្រះអង្គគង់ជាព្រះអធិបតី និងជាទីប្រឹក្សារបស់ពរិជាថ្មីណាដែល ទទួលរាជសម្បត្តិអំពីព្រះអង្គអញ្ចឹងយល់បានត្រឹមពាក្យប៉ុណ្ណឹងណាគ្រូមានពាក្យសំខាន់មួយទៀតគឺនាមសម្រាប់រាជណានាមសម្រាប់រាជនាមគឺជានាមណាដែលព្រះរាជាប្រើនៅពេលដែលទ្រង់ត្រូវបានអភិសេកឡើងសោយរាជជាស្ដេចផែនផែនដី អញ្ចឹងព្រះរាជាខុសពីមនុស្សសាមញ្ញមនុស្សសាមញ្ញយើង មានឈ្មោះណាមានឈ្មោះយ៉ាងច្រើន ត្រឹមតែ2ត្រឹមតែ2គឺឈ្មោះនៅពេលចាប់កំណើតមួយហើយនៅពេលសាងភ្នោះ2ណានៅពេលសាងភ្នោះ2ណានេះគឺ ជាឈ្មោះរបស់រាជសមាជឧទាហរណ៍ថាពុសុកណាកើតមកភ្លាវពុកម្ដាយគាត់ដាក់ឈ្មោះថាពុសុកណា ដល់ពេលឪពុកសុកសាងព្រះភ្នោះជាបបជាបបជាបបចិត្តណាឪពុកសុកត្រូវបានគេថ្វាយនាមមួយទៀតណាគេគេប្រកេននាមមួយទៀតថាជាព្រះសង្ឃសទ្ធាអីចឹងទៅណាសង្ឃសទ្ធាឬក៏ព្រះអជារៈបញ្ញោព្រះអ្វីផ្សេងទៅតាមនាម ព្រះសង្ឃដែលព្រះឧបជាអ្នកបំពុះនឹងដាក់ឲ្យចំណែកស្ដេចផែនដី មាននាមយ៉ាងតិចណាមាន នាមយ៉ាងតិច សម្រាប់ព្រះអង្គនោះមានដល់ទៅ3យ៉ាងតិចគឺពេលដែលទ្រង់ប្រសូតមួយទ្រង់អអភិសេកជាស្ដេចផែនដី2ទ្រង់អសោយព្រះទីមង្គតអមួយទៀតដូចជាសម្ដេចព្រះនរោត្តមសីហនុ ពេលដែលទ្រង់ប្រសូតណាព្រះអង្គទ្រង់មាននាមថាព្រះនរោត្តមសីហនុណាពេលដែលទ្រង់ឡើងអសោយរាជជាស្ដេចផែនដីព្រះអង្គទ្រង់មាននាមថាព្រះបាទនរោត្តមសីហនុវរ្ម័នណាដល់ពេលដែល ព្រះអង្គចូលព្រះទីវង្គតព្រះអង្គមានព្រះនាមថាព្រះបាទរតនកោដ្ឋណាឬក៏ព្រះរតនកោដ្ឋអញ្ចឹងបងប្អូនយល់បានណានាមសម្រាប់រាជមានន័យថានាមដែលព្រះរាជជាប្រើនៅពេលដែលព្រះអង្គបានឡើងអភិសេកឲ្យខ្លាចជាស្ដេចផែនដី ពាក្យសំខាន់បន្ទាប់គឺពាក្យថារដ្ឋបាលអាណានិគមពាក្យថារដ្ឋបាលអាណានិគមពាក្យនេះប្រើសំដៅទៅលើប្រព័ន្ធរដ្ឋបាលគ្រប់គ្រងដែលប្រទេសអាណានិគមបានបង្កើតនិងរៀបចំឡើងដើម្បីដាក់ឲ្យបណ្ដាប្រទេស នៅក្របអាណានិគមរបស់ខ្លួនអនុវត្តតាមអនុវត្តតាម ចឹងគេហៅថាប្រព័ន្ធរដ្ឋបាលអាណានិគមណានិគមប្រព័ន្ធរដ្ឋបាលអាណានិគមគឺជារបៀបគ្រប់គ្រងណារបៀបគ្រប់គ្រងរដ្ឋឬគ្រប់គ្រងតំបន់ដែលប្រទេសជាម្ចាស់អាណានិគមដាក់ទៅលើ បណ្ដាប្រទេសដែលស្ថិតនៅក្រោមអាណានិគមរបស់ខ្លួនរបស់ខ្លួនមួយទៀតគឺពាក្យថារដ្ឋអាណានិគម រដ្ឋអាណានិគមពាក្យនេះគឺប្រើសំដៅទៅលើប្រទេស ដែលជាមហាអំណាចដែនដីអាណានិគមមានបារាំងអង់គ្លេសជាដើមជាដើមក្នុងចំណោមប្រទេសដែលជាមហាអំណាចដែនដីអាណានិគមទាំងនោះគេចែកជាពីរប្រភេទគឺជាពីរប្រភេទគឺប្រទេសមហាអំណាចដែនដីអាណានិគមចាស់ណាអាណានិគមចាស់មានដូចជាអេស្ប៉ាញ ពលទីកាល់ហូឡង់បារាំងនិងអង់គ្លេសណាហើយនឹងមួយប្រភេទទៀតគឺ ប្រទេសមហា អំណាចដែនដីអាណានិគមថ្មី ដែលមានដែលមានដូចជាប្រទេស អាល្លឺម៉ង់អ៊ីតាលី អាមេរិកជប៉ុន នៅមុនសង្គ្រាមលោកលើកទីទី2ទី2 ចឹងសង្គ្រាមលោកទី2មានពុកមហេតុសំខាន់មួយគឺការដណ្ដើមដែនដីអាណានិគមគ្នារវាងមហាអំណាចដែនដីអាណានិគមចាស់ជាមួយនឹងមហាអំណាចអាណាដែនដីអាណានិគមថ្មីហ្នឹងហើយវាជាពុកមហេតុសំខាន់មួយ ដែលនាំឲ្យផ្ទុះសង្គ្រាមលោកលើកទីទី2 បងប្អូនយើងមានពាក្យសំខាន់មួយទៀតគឺតកតនឹងរបបសាធារណរដ្ឋណារបបសាធារណរដ្ឋគឺជាទម្រង់ណាទម្រង់របបនយោបាយមួយដែលរដ្ឋគឺជារបស់នៃយើងទាំងទាំងអស់គ្នាណាសាធារណៈណាសាធារណៈមានន័យថាមិនមែនជារបស់នរណាម្នាក់ណាដែលជារបស់រួមដែលជារបស់ទាំងអស់គ្នាអញ្ចឹងរបបសាធារណរដ្ឋមានន័យថាជាទម្រង់នយោបាយ ដែលរដ្ឋដែលរដ្ឋទាំងមូលនោះគឺជាកម្មសិទ្ធិរបស់សាធារណជនឬពលរដ្ឋទាំងអស់គ្នារបបសាធារណរដ្ឋកើតមានក្រោយបដិវត្តកហបតីពលគឺក្រោយពេលដែលរបបរាជានិយមផ្ដាច់ការត្រូវបានផ្ដួលរលំជាបន្តបន្ទាប់របបសាធារណរដ្ឋពុំមានស្ដេចឡើយគឺ មាន តែបុគ្គលម្នាក់ដែលជា ប្រមុខរដ្ឋផងនិងជាប្រមុខដឹកនាំនយោបាយរដ្ឋផងណា បុគ្គលនោះគេឲ្យឈ្មោះថា ប្រធានាធិបតីប្រទេសខ្លះមានប្រធានាធិបតីនិងអនុប្រធានាធិបតីដូចជាសហរដ្ឋអាមេរិកជាដើមក៏ប៉ុន្តែប្រទេសខ្លះមានប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីផងដូចជាប្រទេសចិនប្រទេសរុស្ស៊ីប្រទេសវៀតណាមជាដើមអញ្ចឹងរបបសាធារណរដ្ឋអូនត្រូវសម្គាល់ពីរយ៉ាងគឺប្រទេស មួយចំនួនមានប្រធានាធិបតីនិងអនុ ប្រធានាធិបតីណាចំណែកប្រទេស ខ្លះមានប្រធានាធិបតី និងនាយករដ្ឋមន្ត្រីណាគឺជាទម្រង់របបសាធារណរដ្ឋដែរពាក្យអឺសំខាន់ចុងក្រោយគឺរបបរាជានិយមផ្ដាច់ការឬក៏រាជាធិបតេយ្យផ្ដាច់ការ គឺជារបបគ្រប់គ្រងរដ្ឋដែលប្រជាជាកម្មកាប់អំណាចសពគ្រប់បែបយ៉ាងទាំងអស់ណារួមទាំងអំណាចកងទ័ពអំណាចគ្រប់គ្រងដឹកនាំរដ្ឋណាអំណាចតឡាការព្រះអង្គជាចៅក្រមព្រះអង្គជាប្រមុខសាសនាព្រះអង្គគ្រប់គ្រងទាំងទ្រព្យសម្បត្តិទាំងអស់នៅក្នុងប្រទេសឬនគរទាំងមូលណាសូម្បីតែអាយុជីវិតប្រជានុរាស្ត្រ កោជាទ្រព្យសម្បត្តិផ្ទាល់របស់ព្រះព្រះអង្គដែរគឺមានន័យថាព្រះអង្គចង់សម្លាប់ចង់ឲ្យរស់ឬក៏ដាក់ទោសទៅលើនរណាម្នាក់គឺស្រេចលើប្រតិព្រះអង្គពីព្រោះជានៅរាជក៏ជាទ្រព្យសម្បត្តិយ៉ាងរបស់ព្រះអង្គដែរក្រៅពីទ្រព្យសម្បត្តិជាវត្ថុជាមាសជាប្រាក់ក្នុងរបបនេះព្រះរាជាទ្រង់មានអំណាចសម្បើមណាស់ណា គឺមានន័យថាព្រះរាជាគឺ មានអំណាចដាច់ខាត គឺអំណាចអតិទេពសពថ្ងៃរបបរាជាធិបតេយ្យផ្ដាច់ការ បានដួលរលំស្ទើរតែអស់ទៅហើយដោយសពថ្ងៃ មានតិចតួចប៉ុណ្ណោះតិចតួចបំផុតប៉ុណ្ណោះដែលនៅមានអំណាចរាជាធិបតេយ្យ ចឹងម៉ោងសិក្សាប្រវត្តិវិទ្យារបស់យើងឈានដល់ទីបញ្ចប់ហើយណាគ្រូសូមអរគុណអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការសិក្សារៀនសូត្រអរគុណសម្រាប់ការចែករំលែកវីដេអូនេះដើម្បីជាចំណេះដឹងជាជាចំណេះដឹងអរគុណសុខភាពល្អជម្រាបលា